អឺអូខេសួស្តីទាំងអស់គ្នាថ្ងៃថ្ងៃនេះយើងមកនិយាយរឿង event ថ្មីដែលក្រងនឹងដាក់ទៅក្នុងនគរថ្មីទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយគឺតកតទៅនឹងភេកសបាយដែល live កាលពីថ្ងៃទីខ្ញុំបើកមើលសិននេះដែលភេកសបាយគាត់បាន live ថ្ងៃទី13នឹងខែ8ឆ្នាំ2021ម៉ោង12កន្លះហ្នឹងហើយគាត់បាននិយាយតាក់ទងទៅនឹង event មួយចំនួននៅក្នុងសួរសបាយក្រុងធ្វើការ update នៅដើមខែ9នេះ ហ្នឹងហើយហើយមេគ្រាយើងជាច្រើនបានខមមិនសួរថាអូខេ GM អាចបើហើបត្រួសត្រួសតាក់ទងទៅនឹង event ហ្នឹងឯងហ្នឹងហើយអ្វីដែល GM គាត់និយាយបាន គឺនិយាយតែមួយរឿងឯងគាត់ថា event នេះវាថ្មីប្លែកជាងនគរចាស់ចាស់ហ្នឹងហើយហើយធ្វើអារម្មណ៍គ្នាយើងមួយចំនួនកាន់តែពុះកជុលចង់នឹងអីប្លែកណាអ្នកខ្លះណាក៏មានការខមមិនថាគ្មានអីប្លែកទេក្រៅពីបើនគរថ្មីនឹង CB ហ្នឹងហ្នឹងហើយហើយពីខ្ញុំក៏ខ្ញុំគិតចឹងដូចគ្នាហ្នឹងហើយ ប៉ុន្តែមួយរយៈក្រោយនេះហ្នឹងហើយខ្ញុំទទួលបានព័ត៌មានតកតងទៅនឹងការអាប់ដេតមាន3ហ្នឹងហើយរឿង3ធំធំហ្នឹងហើយដែល GM គាត់នឹងក្រុងធ្វើការអាប់ដេតហើយយើងគាត់ថាខ្ញុំគាត់ថា3ហ្នឹងគឺបើយើងមើលណាប្លែកអាចារ្យហ្នឹងហើយជានគរចាស់ចាស់ឆ្ងាយហើយបើនិយាយទៅខ្ញុំពេញចិត្តអីវ៉ាន់ហ្នឹងខ្ញុំពេញចិត្តតែ2អីវ៉ាន់នេះហ្នឹងហើយ2អីវ៉ាន់នេះ ហើយបើអ៊ីវ៉ាន់មួយទៀតដែលខ្ញុំដឹងគឺខ្ញុំក៏មិនសូវពេញចិត្តប៉ុន្មានដែរព្រោះហ្នឹងវាត្រូវការការដដើមហ្នឹងហើយឬការចំណាយលុយដើម្បីទទួលបានអ៊ីវ៉ាន់មួយហ្នឹងអូខេហើយអឺ hero ខ្ញុំពងឈូនគឺខ្ញុំឈូននៅនគរឧដុង្គទេដោយសារពេលបច្ចុប្បន្នយើងអាចតាន់ទៅ ពាក់ព័ន្ធជាមួយនឹងនគរថ្មីបានទេប៉ុន្តែមុននឹងចូលនិយាយដល់នគរថ្មីខ្ញុំសូមរីកម៉ាន់មួយចំពោះអ្នកទាំងអស់គ្នាដែលធ្លាប់ចាប់ផ្ដើមលេង JX ហ្នឹងហើយ របៀបនៃការដោះ quest មួយចំនួនគឺអ្នកទាំងអស់គ្នាអាចចូលមកមើលនៅក្នុងអឺ channel YouTube ខ្ញុំបានណានឹង channel YouTube ខ្ញុំបានអឺគឺឈ្មោះ Razer Gaming ហើយរកការទិញលក់ Hero នឹងហើយរកការទិញលក់ Hero អឺអ្នកទាំងអស់គ្នាអាចធ្វើការឆាត ក្នុង page Razer បានណាហើយចំពោះការឆាតចូលក្នុង page អ្នកទាំងអស់គ្នានេះចុចខ្លាំងនេះឃើញទេខ្លាំងនេះទី1មាន Facebook ខ្ញុំទី2រូបនេះគឺរូប page ណាអញ្ចឹងអ្នកទាំងអស់គ្នាក៏ចុចខ្លាំងហ្នឹងមកមិនចាំបាច់សួរថាអូខេ ភេកខ្ញុំឈ្មោះអីគេទេគ្រប់ឆានែល YouTube ទាំងអស់ភាគច្រើនគឺតែងតែដាក់នៅកន្លែងហ្នឹងគ្រប់ឆានែល YouTube ទាំងអស់ភាគច្រើនគេតែងតែដាក់នៅក្រោមហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការមើលកន្លែងនេះបានណាហ្នឹងហើយអឺរួមទាំងឆានែលខ្ញុំផងដែរអូខេហើយបើចង់មើលបើអ្នកទាំងអស់គ្នាចុចមកហើយចុចចូលកន្លែងវីដេអូនេះហើយមើលឆានែល YouTube រៀងច្រើនបន្តិចដោយសារខ្ញុំផុសវីដេអូរៀងច្រើនអញ្ចឹងណាហើយអ្នកទាំងអស់គ្នាអាចមើលកន្លែង playlist នេះបានហ្នឹងហើយចុចចូលកន្លែង playlist នេះអញ្ចឹងមក វាមានតាមប្រភេទវាអញ្ចឹងអានេះវាមិនថា private អានេះរបស់ខ្ញុំផ្ទាល់ខ្លួនទេណាកន្លែងខ្លះខ្ញុំអត់បង្ហាញដែរអញ្ចឹងដូចអានេះជា X2 ហ្នឹងវាមាន hero វាមានវីដេអូវៃគ្នាអញ្ចឹងមកសោះ PC នេះគឺខ្ញុំនិយាយពីកម្មវិធីរបស់ computer tool នេះគឺខ្ញុំនិយាយពីកម្មវិធីដែលយើង ប្រើ TV Auto ប្រើ Auto Cine ឬ Quest មួយចំនួនគឺខ្ញុំប្រើក្នុងនេះអញ្ចឹងអ្នកទាំងអស់នេះអាចមើលក្នុងនេះបានណាហ្នឹងហើយអាចមើលក្នុងនេះបាន ហើយចំពោះ hero ទិញចំពោះទិញលក់ hero គឺយើងនេះមើល playlist មួយនេះអញ្ចឹងអ្នកទាំងអស់នេះព្យាយាមមើល3 4 playlist ហ្នឹងទៅគឺយើងអត់សាំញ៉ាំនៅក្នុងការដែលយើង scroll មើលប្រភេទវីដេអូចាស់ចាស់ហ្នឹងហើយណាអញ្ចឹងអាចមើលប៉ុណ្្នឹងបានអូខេអឺអញ្ចឹងនេះគឺថាខ្ញុំណែនាំឲ្យអ្នកទាំងអស់នេះមើលដើម្បីងាយស្រួលយើងមើលក្នុងចំណេះ YouTube របស់គ្នាហើយបញ្ជាក់តិចណាចំពោះរកោថ្មីយើងធ្វើការតែងលក់យើងឆាប់ចូល page ហ្នឹងហើយ hero ហ្នឹង ហ្នឹងហើយកុំជាយាមឆាតតាម Facebook Facebook អ្នកទាំងអស់គ្នាដឹងហើយមួយរយៈកាលក្រោយនេះគឺមានអ្នកដែលគាត់កេងបន្លំ Facebook ខ្ញុំនឹងក៏ដូចជា Facebook អ្នកដែលគាត់រស់ស៊ីលក់ hero មួយចំនួនមួយចំនួនមួយចំនួនថប់ទៅនគរនៅ server GX2 មួយនេះហ្នឹងហើយចាំព្យាយាមឆាតចូលពេកហើយលេខ ABA អ្នកទាំងអស់គ្នាចាំមកថាចេះ ABA គឺអត់ដែលដូរទេมันអាចផ្ញើលេខទៅ ABA ខុសពីលេខ ABA នៅក្នុង channel YouTube channel Page Razer Gaming បាននេះហ្នឹងហើយអ្វីដែលសំខាន់ជាងគេគឺយើងចំណាំលេខ ABA មួយហ្នឹងណាហ្នឹងហើយអូខេឥឡូវអឺយើងនិយាយតតទៅទៅនឹង event JX កុំឲ្យវាបាក់ឆ្ងាយអឺ event នេះវាមាន3 event event ទី1ណាអឺរៀងចំណាយលុយតិចអឺ GM គាត់នឹងធ្វើការប្រកាសតទៅទៅនឹងការអឺអាវុធថ្មីការអាប់ដេតនៅអាវុធថ្មីខ្ញុំនិយាយអត់ចង់ចាញ់ នឹងការអាប់ដេតអាវុធថ្មីប៉ុន្តែបើឲ្យច្បាស់ថាអូខេអាវុធថ្មីនឹងជាប្រភេទអាវុធអីគេខ្ញុំក៏អត់ទាន់ច្បាស់ដែរហើយវាជាអាវុធរបស់ប៉ាក់អីគេខ្ញុំក៏អត់ទាន់ច្បាស់ដែរហ្នឹងអញ្ចឹងខ្ញុំអ្វីដែលខ្ញុំដឹងគឺខ្ញុំដឹងថា GM នឹងធ្វើការអាប់ដេតនៅអាវុធថ្មីមួយទៀតហ្នឹងសម្រាប់គ្រប់ប៉ាក់ឬក៏តាមប៉ាក់ណាមួយខ្ញុំអត់ទាន់ច្បាស់ដែរហ្នឹងហើយប៉ុន្តែ event ក្រោយនឹងមានហើយណា event ទី2គឺជា event ការវាយដណ្ដើមកំពីហ្នឹងហើយ អានេះអឺកាលពីមុន គឺស៊ីមេស៊ីមេស្គ្រីបបៃប្រទេសអ៊ីវ៉ាន់ក្រោយនេះគឺការវាយដណ្ដើមកាពីហើយខ្ញុំក៏អត់ទាន់ដឹងថាការវាយដណ្ដើមកាពីនេះលក្ខណៈនៃការវាយទៅវាមិនដែរអាចមានក្នុងក្រុងណាឬក៏អាចមានដូចជាសង្គ្រាមនៅជូសាត់នេះឬមួយក៏អាចជាលក្ខណៈដូចជាការអត់ទេអីខ្ញុំមិនទាន់ដឹងណាហ្នឹងហើយប៉ុន្តែពីអ្វីព័ត៌មានដែលខ្ញុំដឹងគឺការអាប់ដេត គឺការអាប់ដេតនៅការអ្វីដណ្ដើមនៅកម្ពីហ្នឹងហើយហើយកម្ពីប្រភេទមិនខ្ញុំអត់ច្បាស់ដែរណាហ្នឹងហើយអូខេនេះជា event ទី2ហើយចំពោះ event ទី3ខ្ញុំនិយាយអាម៉ាត់ទៅ event ទី3ជា event ដែលខ្ញុំស្រឡាញ់ជាងគេហ្នឹងហើយហើយអ្នកដែលលេងនៅ server private គឺគាត់ធ្លាប់ដឹង event នេះរួចហើយណាប៉ុន្តែចំពោះ server ជា X2 នេះទៅតែធ្វើការ upgrade នៅនគរថ្មីក្រោយទេហ្នឹងហើយនឹងដាក់នៅ event មួយហ្នឹងណាហើយ អ៊ីវ៉ាន់នោះសួរចំណាយលុយអត់គ្រប់អ៊ីវ៉ាន់របស់ជ័យទាំងអស់កម្រមានអ៊ីវ៉ាន់ណាដែរមិនចំណាយលុយនៅតែចំណាយវាគ្រាន់តិចនឹងច្រើនចង់បានលឿនឬចង់ឆាប់គេមានលុយអូខេបកព្រឹបព្រឹបព្រឹបឡើងលឿនយើងអត់លុយលេងតាមតាណាដោយការធ្វើខ្វេះហ្នឹងហើយអញ្ចឹងចំពោះអ៊ីវ៉ាន់ទី3គឺជាអ៊ីវ៉ាន់សាន់ចាំ អូខេអឺ event សាំចាំខ្ញុំនិយាយត្រង់ hero ដែលមានសាំចាំគឺវាខ្ជូតហ្នឹងហើយហើយវានឹងមានការបូកជំនួយមួយចំនួននៅក្នុងសាំចាំមួយហ្នឹងណាអឺដូចជានៅ server private នៅពេលដែលយើងចុចកន្លែងតួអង្គ hero វាមានចេញជា3 cloud អញ្ចឹងវាមានកន្លែងមួយកន្លោនទៀតគឺសាត់ចាំតែម្ដងហ្នឹងហើយអញ្ចឹងចំពោះ event CX នៅនគរថ្មីនេះវានឹងចេញ event មួយនឹងដែរអញ្ចឹងចំនួនសាត់ខ្ញុំអត់ទាន់ចេញសាត់ប្រភេទអីខ្លះទេ ឬក៏សัตว์ខ្ជូតឬក៏មិនខ្ជូតអីគឺខ្ញុំអត់តច្បាស់ដែរអ្វីដែលសំខាន់ជាងគេគឺខ្ញុំដឹងគឺការអាប់ដេតនេះគឺចេញមកសัตว์ជំនួយ ខាងក្រៅមួយទៀតអញ្ចឹងខ្ញុំសង្ឃឹមថាសัตว์ដែលចេញមកគឺខ្ជូតជូតគួរឲ្យស្រឡាញ់ណាហ្នឹងហើយហើយចំពោះការបូកប្រហែលជាអាចទៅតាមប្រភេទសัตว์ហ្នឹងហើយឬក៏តាមប្រភេទធាតុដែលយើងញាត់ចូលក្នុងសัตว์សัตว์ខ្ញុំគិតថាប្រហែលជាអាចឲ្យ free ប៉ុន្តែចំពោះធាតុសัตว์ប្រហែលត្រូវការប្រើប្រើប្រើលុយដើម្បីបុកហើយ ហ្នឹងហើយប៉ុន្តែបើមាន event វាតម្លាក់ខ្ញុំគិតថាអាចយក event ហ្នឹងមកជួយបានហើយបើតាមអ្វីដែលខ្ញុំគិតមួយទៀតគឺ event 3តាមកាពីខ្ញុំគិតថាវាជាកាពីរបស់សัตว์ហ្នឹងហើយយើងចាំបានទេថាកាពីយើងត្រូវការយកកាពី1 2 3 4មកជំនួយមកបានយើងដាក់មកគុំកាយសัตว์ហ្នឹងវាអាចចេញជា event បែបហ្នឹងវិញប៉ុន្តែពេលបច្ចុប្បន្នគ្រាន់ទាយទេអ្វីដែលច្បាស់ជាងគេ event ទី1ការចេញអាវុធថ្មីទី2អឺការវាយដណ្ដើមកាពីទី3 គឺការចេញនៅសัตว์ហ្នឹងឯងអញ្ចឹងខ្ញុំដឹងថា3 event ហ្នឹងនឹងនឹងមានចេញនៅ server ក្រោយអញ្ចឹងអ្វីដែលប្លែកផ្សេងពីនឹងទៀតយើងរងចាំមើលបងប្អូនគ្នានេះគឺជាការ share ព័ត៌មានរបស់ខ្ញុំទេណាហ្នឹងហើយហើយបើសិនករណីមានអីលើសលួយអីអូខេមកកែប្រកាន់នេះហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប្រហែលហ្នឹងណាហ្នឹងហើយអូខេអរគុណបាយបាយ